នេះក៏ចូលរួមនឹងវិទ្យាសាស្ត្ររបស់របស់ជួយថារបស់របស់ថាភូមិស្រុកភូមិស្រុក បន្ទាប់មកចុច Subscribe និងចុចរូបកណ្ដឹងជាការស្រេចគ្រប់វិនាទី